ទេអូបងលួចមើលស្មួនទាំងយប់ទាំងថ្ងៃបងព្រួយព្រួយណាងណាស្រស់ចរណៃគុំបី ងពេកទៅណាស្ងួនមួយថ្ងៃមិនបានជួបទាំងត្រាអូនម្ដងគេរសាំរសល់នឹកអូនផងឡបាបានជួបតែម្ដងរីករាយចិនដាព្រលដល់បែដូងរៀមរាហើយទៅនៅរីរាសូមចេញវាចាចាំយូរថ្ងៃក្រោយក្រែងអូនរៀបការ alimentar a ទេអូបងលួញមើលស្មួនទាំងយប់ទាំងថ្ងៃបងព្រួយព្រួយណាងណាស្រស់ចរណៃសំបីមួយម៉ាត់មិនឆ្លើយប្រាប់បងដួងតែស្រឡាញ់ខ្លាំងពេកទៅណាស្មួនមួយថ្ងៃមិនបានជួបយ៉ាត្រាអូនម្ដងគេរត់តាមរត់សល់នឹកអូនសន់ឡបើបានជួបតែម្ដងរីរីចិនដា រាយពេលនៅរីរាសូមចេញវាចា